សុខសុខស្រាប់តែមានអង្គពីធម្មតាមានអារម្មណ៍ថាកម្ដៅដុតពេញខ្លួនប្រាចិត្តកើតតែពីរូបស្អីចិត្តកើតតែពីសាច់ស្អី Yeah we got a sexy oh ដល់ចំឡាយដល់បាច់កម្មបថាសូមឲ្យថាបានខំជាស្រីលៀងពុយទៅពេលពួកគ្នាណាអូសំដៅខាងណាសូមបានដល់សានចំឡាយ in